អញនោះបេក្ខជនមុខមិនសូវស្អាតត្រូវធ្លាក់ច្រៀងបត់នប់បញ្ញរិទ្ធអ្នកគាំទ្រមួយចំនួនថាធ្លាក់ដោយសារឆនសវណ្ណរាជបេក្ខជនម្នាក់ធ្លាប់បរាជ័យក្នុងការប្រឡងចំនួន5ដងរួចមកហើយតែមិនបានចុះចាញ់ឡើយក៏សម្រេចមក ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី4តែ គួរឲ្យស្ដាយ រូបគេបានត្រឹមបង្ហូរទឹកភ្នែកក្រោយបរាជ័យម្ដងហើយម្ដងទៀតបេក្ខជនរូបនោះមានឈ្មោះថាទុំសវັດអាយុ26ឆ្នាំមកពីខេត្តស្ទឹងត្រែងធ្វើការផ្នែកអូដឺនៅភោជនីយដ្ឋានបានបង្ហាញវត្តមានក្នុងកម្មវិធី Cambodian Idol រដូវកាលទី4វគ្គចាត់ audition សប្តាហ៍ទី4ដោយលើកយកចម្រៀងមួយបទដែលមានចំណងជើងថាស្រឡាញ់ស្ទើលេបជាសំនៀងដើមរបស់លោកនប់បញ្ញរិទ្ធ មកធ្វើការបកស្រាយក្រោយបកស្រាយចប់អុកសៃឡាលីន បានផ្ដល់យោបល់ថា ស្ដាប់ដំបូងអត់ដឹងពីចំណុចខ្លាំងរបស់សវត្តទេ ដល់ស្ដាប់ចូលអែឃើញថាចេះទប់សំឡេង ស្រែកអត់ឲ្យលឺថ្លង់នោះទេហើយដង្ហើមវែងនិងមានកម្លាំងទៀតចំពោះអក្សគុណកញ្ញាលើកឡើង ថាការបញ្ចេញសមត្ថភាពនេះអត់មានកន្លែងផ្លត់ស្នេតទេធ្វើឲ្យចម្រៀងមួយបទនេះទៅរលូនល្អ ទាំងសម្លេងក្រោមនិងសម្លេងតឹងតឹងខាងលើទោះយ៉ាងណាកញ្ញាថាសម្លេងរបស់សវັດមានចំណុចមួយដូចជារៀងថប់ខាងក្រោយអត់សូវថ្លាចំណែកឈុនសវណ្ណរាជវាយតម្លៃថាបទចម្រៀងមួយបទនេះការបកស្រាយទាមទារបច្ចេកទេសច្រើនជាពិសេសនៅខាងក្រោមតារាចម្រៀងសម្បូររោមដើមទ្រូងរូបនេះបន្តថាពេលខ្លះស្ដាប់ទៅអត់ទាន់ដល់កន្លែងខ្លះនៅរៀងស្ទើរបន្តិចបន្តិចដែរ តែសម្លេងមានគុណភាពល្អហើយ លោក បន្តថាកន្លែងខ្លះរៀងថប់អាចមកពីសុខភាពមិនដឹង ឬទម្លាប់ច្រៀង ពីដើមអញ្ចឹងចំពោះលោកនពបញ្ញរិទ្ធយល់ឃើញថាការប្រើសម្លេងរបស់សុវត្ថិនៅក្នុងចម្រៀងមួយបទនេះមានភាពជាខ្លួនឯងច្រើនប៉ុន្តែកន្លែងខ្លះខ្លះទៅជាស្រដៀងឈុនសវណ្ណរាជទៅវិញត្រង់ចំណុចនេះលោកផ្ដល់យោបល់ថាយើង អាចពុតសម្លេងយើងឲ្យឆ្ងាយពីម្ចាស់ដើម ជារឿងមួយល្អបំផុតនប់បញ្ញរិទ្ធសរុបជារួមថាចម្រៀងមួយបទនេះសូវ័តមានចំណុចល្អច្រើន ក្រោយពីវាតម្លៃចប់សុកសីលាលីនបានផ្ដល់យេសអុកសុគន្ធកញ្ញាឲ្យណូនប់បញ្ញរិទ្ធជាម្ចាស់បទឲ្យយេសខណៈឈុនសបានរាជជាអ្នកសម្រេចចុងក្រោយឲ្យណូជាហេតុធ្វើឲ្យបេក្ខជនរូបនេះ បានយេស2និងណូ2មិនអាចជាប់ទៅវគ្គបន្តបាននោះឡើយ។ ព្រោះអ្នកជាប់ទាត់តែចេះចាប់ពី3ឡើងទៅក្រោយធ្លាក់រួចមកបេក្ខជនរូបនោះ បានត្រឹមសោកស្ដាយត្រឡប់ទៅក្រោយយំអោបពិធីករណីប៉ុណ្ណោះអ្វីជាការចាប់អារម្មណ៍នោះវីដេអូនេះត្រូវបានគេនៅនៃ TikTok មួយចំនួនយកទៅកាត់តបង្ហោះក្នុងបណ្ដាញសង្គមដោយដាក់អក្សរនៅលើវីដេអូនោះថាបងរាជគិតថាសំឡេងដូចគាត់ពេកគាត់ឲ្យធ្លាក់គាត់ច្រៀងពីរោះណាស់ ក្រោយពីឃើញវីដេអូនេះហើយអ្នកលេងបណ្ដាញសង្គម TikTok បានបញ្ចេញមតិស្រដៀងស្រដៀងគ្នា500 comment ក្រោយបង្ហោះត្រឹមរយៈពេល3ម៉ោងប៉ុណ្ណោះ ហើយក្នុងចំណោមនោះពួកគេបានលើកឡើងថាពីរោះណាស់ហេតុអ្វីក៏ធ្លាក់អាណិតណាស់ច្រៀងពីរោះប៉ុណ្ណឹងហើយឲ្យគាត់ធ្លាក់អ្នកខ្លះច្រៀងមិន បានគាត់ផងឲ្យជាប់គាត់ច្រៀងពីរោះណាស់មិនបានជាគាត់ធ្លាក់មិនសមទេ ខ្ញុំអាណិតគាត់ណាស់ច្រៀងសំឡេងឡើងពីរោះបែរជាឲ្យគាត់ធ្លាក់មិនយល់ទេចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ